មានសំណួរ2ទី1ខ្ញុំកណាទៅតែស្រង់សង់ផ្ទះមិនស្រង់សង់ផ្ទះហើយ ថ្មីតើគួរគោរពជំនាញផ្ទះដែរឬទេនឹងឯអាត្មាសុំមិនឆ្លើយថាគួរឬក៏មិនគួរទេ ជាសិទ្ធិសេរីភាពរបស់យើងម្នាក់ម្នាក់ព្រោះថាមិនគួរនឹងបំបត្តិប្រពៃណីថាគួរទៅវាអញ្ចេះវាអញ្ចោះ ប៉ុន្តែចង់ឲ្យយល់ពីដំណើររបស់ធម្មជាតិហើយនឹងជីវិតសត្វខ្លះខ្លះខ្មែរចង់ឲ្យអ្នកសួរនឹងយល់ខ្លួនឯងអញ្ចឹងណាជំនាងផ្ទះនឹងយើងអ្នកដាក់ឲ្យទេបើ maintain ទៅនឹងអឺហៅតគេហទេវតាទេវតាផ្ទះ ហើយនៅ ក្នុងកម្ពីដីកាទាំងឡាយដែល ខ្ញុំកណាអាត្មាធ្លាប់សិក្សាមកដូចជាលោកកលិចនៅ ក្នុងមង្គលសោតទីបនីមង្គលទីបនីនិយាយពី លំនៅឋានហ្នឹងតែងតែមានពួកទេវតាហ្នឹងនៅហៅថាគេហទេវតាតែមិនឃើញគេទៀមទាអីទេគេមិនទៀមទាប្រដាប់ដាក់អញ្ចេះដាក់អញ្ចោះអីហ្នឹងអត់មានឃើញថាទៀមទាអីទេបើនិយាយពីធ្វើផ្ទះសសរណាដែល លើកមុនគេហ្នឹងវាមកសង់លំនៅវិមានវានៅលើហ្នឹងហ្មងវិមានអញ្ចឹងហ្មងអត់មានចាំបាច់យើងធ្វើអីទេហ្នឹងហើយអាហ្នឹងដែលមានក្នុងកម្ពីដីកាស្មាឃើញអញ្ចឹងណាអត់មានតម្រូវឲ្យយើងធ្វើនេះធ្វើនោះអីទេ ហើយមានអញ្ចឹងមានក្នុងបសោតមួយហ្នឹងនិយាយពីគេសង់ក្រុងថ្មីហ្នឹង ក្រុងថ្មីទេវតាស័កធំស័កតូចហ្នឹងមកនរណាគឺមានបុណ្យច្រើនគេអ្នកមានគេតំណែងខ្ពស់ខ្ពស់ទេវតាស័កធំមកនៅជាមួយដែរកដាលទេវតាស័កកដាលមកនៅជាមួយដែរអ្នកទៀបហ្នឹងក៏ទេវតាស័កទៀបមកនៅជាមួយដែរអ្នកសម្មាទិដ្ឋិហ្នឹងទេវតាសម្មាទិដ្ឋិទៅនៅជាមួយដែរអ្នកមិឆាទិដ្ឋិហ្នឹងទេវតាមិឆាទិដ្ឋិទៅនៅជាមួយដែរវាត្រូវធៀបគ្នាអញ្ចឹងហើយនៅនៅល្មិចមិនបាច់អញ្ជើញទេគេនៅតែហ្មងសង់ លើកតសណាមុនគឺមកសង់លមើឋានគេវាមានគេនៅលើចំតសកដាលនោះហ្នឹងហើយវាមិនចាំបាច់ថាយើងធ្វើមិនធ្វើគេមកនៅចឹងតែហ្មងបើអាត្មាខ្លួនឯងអាត្មាថាអត់ធ្វើអាត្មាថាអើបើចង់មកនៅនៅតាណានៅបានទៅនៅសុខសบายទៅបើបើអាត្មាខ្លួនឯងមកអត់ធ្វើទេអញ្ចឹងបើបើញាតិញោមចង់ធ្វើអានឹងជាសិទ្ធិរបស់ញាតិញោមឯង ប៉ុន្តែសម្រាប់អាត្មាអាត្មាសិក្សាអាត្មាដឹងទៅថាអត់មានក៏វានៅដែរអានោះធ្វើអារបស់ពិបាកសែនព្រឹកសែនល្ងាចមានអារម្មណ៍តែមានអារបស់អញ្ចឹងអញ្ចឹងយើងមាន feeling តិចខុសទៅមិនអញ្ចឹងតែមានអារបស់អញ្ចឹងយើងយើងឃើញមានមានអារម្មណ៍ថាតិចខុសតោះអីចេះចុះយើងចងតែខ្លួនឯងនឹងធ្វើអារបស់ហ្នឹងគឺបើចងតែខ្លួនឯងហ្នឹងចងអាចិត្តខ្លួនឯងចងអារម្មណ៍ខ្លួនឯងថាអញ្ចឹងចុះ ណាដូចញាតិញោមខ្លះគាត់រៀបបាយសើស្អីស្អីច្រើនដាក់មកបន្ទប់អីចឹងទៅគាត់មាន feeling ថាតឡើងទៅនោះគាត់មានអារម្មណ៍ថាមានស្អីនោះហ្នឹងឯងចឹងធ្វើឲ្យកូនក៏ភ័យក៏ខ្លាចអីអីចឹងណាអារបស់អត់គូខ្លាចសោះយើងទៅធ្វើឲ្យពួកហ្នឹងមកនៅអាញ៉ៃអាញ៉ៃដូចដោយការញោមអាត្មាឈឺច្រើនញោមស្រីគេគ្រូគេឲ្យរៀបបាយសីប្រមាណថ្នាក់ប្រមាណថ្នាក់9ថ្នាក់ អីណាពលថ្នាក់5ថ្នាក់ដាក់មកល្វែងផ្ទះដាក់យូរយូរក្មេងៗបងប្អូនអាត្មាលែងហ៊ានឡើង គួរខ្លាច មើលទៅគួរខ្លាចហើយរហូតដល់ញោមប្រុសសម្រាននេះទៅដូចជាមានអមនុស្សមកកហឹមដាក់ទៀតបានញោមប្រុសថារៀបចំឲ្យហើយចង់រករឿងទៀតទេអញ្ចឹងបើនៅមួយគ្នាមិនបានតោះយើងបញ្ជូនឯងទៅនៅក្នុងសមុទ្រចោះញោមប្រុសដាក់ ដាក់មកក្បូនដើមចេកខ្ញុំប្រុសក៏អត់ខ្លាចទេអញ្ចឹងអញ្ចឹងគាត់តាំងពីមិនយំតន់យល់ធោអាហ្នឹងតាំងគាត់នៅតកែវតែតែញោមស្រីចេះតែឈឺអញ្ចឹងទៅគាត់ចេះតែនាំតនេះតនោះគេឲ្យធ្វើចេះធ្វើតាមគេតែមិនសម្រាប់ខ្លួនគាត់ទៅគាត់មិនជឿប៉ុន្តែមិនធ្វើដូចថាប្តីមិនយកចិត្តទុកដាក់អញ្ចឹងណាគាត់ធ្វើក្នុងន័យហ្នឹង ប្រពន្ធត្រូវការអញ្ចឹងហើយក៏ធ្វើទៅប៉ុន្តែខ្លួនគាត់តល់ហ្នឹងក៏អត់គ្រប់ទេពួកហ្នឹងគាត់ដាក់ធ្វើដូចក្បូនមួយអញ្ចឹងទៅធ្វើដូចកូនផ្ទះទូចមួយនៅលើហ្នឹងយប់ដាក់ធូបមកបាច់ដុតបច្ចេបោះបដែតតាមទឹកបឹងទៅហ្នឹងហើយតាំងពីហ្នឹងក៏គ្មានអីគួរឲ្យខ្លាចទៀតមានពេលខ្លះរបស់មិនគួរឲ្យខ្លាចតែយើងយកមកដាក់លើផ្ទះឲ្យមានអារម្មណ៍ថាខ្លាចហ្នឹងហើយ តែមានអាហ្នឹងយើង feel something ហីមានមានស្អីមានដុតកំប៉ុងជើងធូបផងស្អីស្អីច្រើនហ្នឹងតែមកដល់កន្លែងហ្នឹងយើងគិតទៅអូមានស្អីនោះហ្នឹងហ្នឹងអាត្មាយើងជឿធ្វើទៅប៉ុន្តែបើអាត្មាមកអត់ដាក់អញ្ចឹងសម្រាប់ខ្លួនមកមកអត់ដាក់បើថ្ងៃក្រោយទេណាឧទាហរណ៍ថាអាត្មាត្រូវដូរភេទទៅនៅកុហកហើយមានផ្ទះ មានសបាយអីធ្វើផ្ទះអាត្មាធ្វើហ្មងអាហ្នឹងអត់ធ្វើអាត្មាខ្លួនឯងមកអត់ធ្វើទេ ប៉ុន្តែមិនមែនជាការដាច់មេត្តាអីអីទេហ្នឹងហើយអ្នកណាដែលមាននិស័យចង់នៅជាមួយគ្នាបានមើលតាណានៅសុខនៅតំណឹងទៅតែបើនៅមិនអោយសុខទេយើងមានសិទ្ធអត់អោយនៅណាប្រាប់ហើយពួកហ្នឹងឆោតឆោតនិយាយចឹងវាខ្លាចមិននៅរសាសុខនៅចោះ Mm-hmm. ហើយទី2ខ្ញុំកណាឆ្ងល់ថាពេលដែលភិក្ខុសង្ឃឆាន់ចង្ហាន់ពេលព្រឹកម្ដេចបានលោកសូត្រកុសលាធម្មាបើក្នុង ព្រះវិធម្មកុសលាធម្មាធោជា អកុសលចុះម្ដេចអកុសលាធម្មាធោជាអកុសលចុះម្ដេចភិក្ខុសង្ឃគ្រប់ព្រះអង្គលើកយោធកុសលាធម្មាមកសូត្រហើយហៅថាជាធោទៅវិញហើយមួយទៀតតើគួរធ្វើបន់បែបណាឲ្យចំទៅនឹងចំទៅ កុំឲ្យកើតនៅមច្ឆាទិដ្ឋិករណាសូមមកគិនសំណួរប៉ុណ្ណេះអានឹងសូត្រតាមប្រពៃណីมันជាខុសតោះអីទេត្រឹមតែសូត្រអញ្ចឹងណាបើបើបើយើងនិយាយត្រឹមតែសូត្រហាក់ដូចជាលោករំលឹកធัวផងឲ្យយើងអ្នកនៅនឹងមានអារម្មណ៍មានមានសម្លេងធัวជាអារម្មណ៍អីចឹងណាប៉ុន្តែឲ្យលោកបយលថាសូត្រនឹងហាក់ដូចជារំលឹកឲ្យញោមលឺញឹកញឹកទៅក៏អាចចេះពាក្យហ្នឹង បើដើម្បីអញ្ចឹងអត់អីចំណេញព្រោះពេលហ្នឹងក៏យើងទៅហើយបានស្ដាប់ទៅកុសលាធម្មាកុសលាធម្មាលោកក៏សូត្ររំលឹកខ្លួនលោកចឹងទៅហើយយើងក៏ឲ្យលឺពាក្យហ្នឹងញឹកញឹកញយញយថ្ងៃណាបានមករៀនមកអូអាហ្នឹងលឺយូរអាបើវត្ថុបំណងប៉ុណ្ណឹងអត់អីទេតែតាសូត្រឲ្យខ្មោចសូត្រឲ្យសរីសួស្ដីសូត្រកាត់គ្រោះអាហ្នឹងបាបរហូតតាំងពីសូត្រដល់ចប់សូត្រដូចនិយាយចឹង ប៉ុន្តែដូចខ្មែរនិយាយมันអត់ប្រយោជន៍សោះទេឲ្យតែដាក់គោលការណ៍ត្រូវហ្នឹងហើយបើខានសូត្រយូរវាភ្លេចដែរដូចខ្មែរខានសូត្រយូរភ្លេចដែរតាសូត្រមិនចប់ទេឥឡូវបើកាលពីមុនតាមប៉ុនតាមអីជាតែសូត្រទៅពឹកស្ដារចាំទាំងអស់បើឥឡូវអត់ទេដល់យកមួយមួយយកមកនិយាយមកមិនបានតែបើសូត្រមកចប់ខ្លួននេះសូត្រអត់ចប់អញ្ចឹងវាវាមានផលបាក់ដែរដល់ពេលអត់សូត្រអញ្ចឹងណាវាអញ្ចឹងដូចថ្មថាបើសូត្រដើម្បីត្រឹមតែមកឲ្យចាំ that's fine អត់អីទេហើយបើយើងស្ដាប់គណថាយើងសង្កេតពាក្យលោកសោតញឹកញឹកញឹកឲ្យវាសមនៅក្នុងតិចទៅចាំយើងទៅអានខ្លួនឯងទៅវាងាយជាងមិនដែលលឺក្នុងវត្ថុបំណងអញ្ចឹងអត់អីកើតជាកុសលព្រោះបំណងយើងយើងចង់ចេះយើងចង់ឲ្យស៊ាំនឹងតិចរបស់យើងថ្ងៃណាមួយយើងទៅរៀនខ្លួនឯងទៅល្អកុសលាធម៌មានកុសលាធម៌មានដោយអ្នកសួរលើកឡើងមិនមែនយកមកសូត្រតាមប៉ុនអញ្ចឹងទេ គឺជាធម៌ដែលរៀនសម្រាប់ពិចារណា